មេម៉ាយមិនចង់និយាយបរិយាយ មេម៉ាយចំណាយមកញៀនបេះដូងខ្ញុំកោះសូមកុំបងសំដីក្រក្រៀតឈប់កាយរឿងចាស់នាងទៀតត្បិតនាងធ្លាប់មាន about me. មែនទេព្រះអើយគេឌីលោលើយណហើយខ្ញុំទទួលយកជុំរូបនាងមេម៉ាយនឹងខ្ញុំទីប្រងកុំឡងសង្ឃឹមនាងជាមនុស្សស្មោះ ចង់រៀបការ មិនខ្វល់ថាអ្នកណាលេផាយទួនាងមានឈ្មោះមេម៉ាយក៏ខ្ញុំមិនស្ដាយ not gonna រងនៅចាំមែនទាំងឈ្មោះនេះអូអក្រាកាស្រីបែនស្រូវបងនៅយាមអូនថ្ងៃកែវព្រាខ្លួន បងដា xô xa hẹn buồn chôn Dollar